ឆ្ងាយពេកអូនគង់មើលមិនឃើញហើយគង់ស្រវាំងមើលមកចូលមកចិនពេកតែមិនថាចិនឬឆ្ងាយបេះដូងលោតចំឡាយក្នុងកែភ្នែកចំផ្ដើមមើលឃើញតែបងតាំងខ្លួនមិនទាន់ខ្លួនតែបានមកជួបគ្នារាល់ការសន្ទនាខ្វែងគ្នាតាំងពីដំ ជួបក៏ឆ្លោះបែកក៏នឹកកណ្ដលតែមុំបងក្នុងបេះដូងច្របល់ហាងមានបញ្ហារាសាគំនិតបានទេរាសាគំនិតសានណាឲ្យប្រាកដថាជាស្នេហាឬអូរាសាមិនឆ្ងាយ